សិនបាទបើចូលចិត្តក៏ជួយ subscribe មួយម្នាក់មកបើតាមចូលចិត្តទេក៏រូតម្លងទៅសួស្តីបាទបងប្អូនបើបាន ទស្សនាវីដេអូនេះហើយសូមកុំភ្លេចចូលចុច Subscribe ហើយនឹងសញ្ញារូបកណ្ដឹង ដើម្បីនឹងបានទទួលវីដេអូថ្មីៗពី Channel របស់ Haritin បាទជំរាបសួរបងប្អូនបាទនេះបានមកតេសអីវ៉ាន់ផ្ញើទៅឲ្យភ្ញៀវបាទភ្ញៀវដែលថាគេបានកំងប្រភេទអឺ switching switching ហ្នឹងគឺប្រភេទ power supply បាទ power supply ដើម្បីបញ្ចេញភ្លើងមកហ្នឹងយើងដក220ទៅបញ្ចេញជា12វ៉ុលឬ24វ៉ុលបាទអូខេឥឡូវខ្ញុំបាទខ្ញុំខ្ញុំតេសមុននឹង ដាក់ដឹកជញ្ជូនបាទដឹកជញ្ជូនទៅឲ្យភ្ញៀវហ្នឹងហើយនេះ power supply មួយនេះបាទស៊េរីនេះគឺវាពិសេសពិសេសត្រង់ថា wall យើងស៊េរី wall បានបាទតាំងពី0 wall ទៅដល់48 wall ហើយនឹងហើយបើដាក់48 wall យើងស៊េរីអំពែបាន បាទ48 wall គឺយើងស៊េរីអំពែបាន10អំពែបងប្អូន វាពិសេសបាទហើយញ៉ាំបាទកទុយត្រីអីថែមទៅបាទហ្នឹងហើយហើយហៅថា switching switching ចោះបាទពោះឈ្មោះវាគេហៅ switching បាទគឺ power supply ហ្នឹងហើយបាទដោយអាមកបាទប្រភេទនេះបាទប្រភេទនេះវាមុខមាត់វាប្រហែលគ្នាហើយដែរបងប្អូនវាវាដូចគ្នាបាទវាចង់និយាយថាពុំតែមួយតែគេធ្វើមកពីរយ៉ាងពីរបែបអានេះសេរីអត់បានទេបងប្អូនសេរីបានតែបន្តិចតួច បាទតម្លើងបាទមិនលើសមិនខ្វះតែ5វ៉ុលបាទយើងស្រីអាអា volume មួយនេះហ្នឹងហើយអានេះប្រភេទបាទប្រភេទ12វ៉ុលអូខេមើលឃើញទេបងប្អូនអូខេបាទអានេះប្រភេទ12វ៉ុល30អំពែបាទ12វ៉ុល30អំពែហើយបើសិនជាប្រភេទនេះ ប្រភេទដែលថាអត់មានប្រដាប់សេរីអត់មាន volume សេរីហ្នឹងបើថាយើងយកទៅបញ្ចូលអគុយបាទទៅបញ្ចូលថ្មពួកអាសេរីអគុយលីធៀមបាទលីធៀម phosphate អីហ្នឹងគឺវាមានគ្រោះថ្នាក់ត្រង់ថាអាថ្មហ្នឹងវាត្រូវការបាទវាត្រូវការអំពែប៉ុណ្ណេះវាត្រូវការវល់ប៉ុណ្ណេះដើម្បីទៅសាកវាទៅបញ្ចូលវាហ្នឹងហើយបាទអានេះគឺមួយយ៉ាងសម្រាប់ទៅប្រើភ្លើងអីនឹងនឹងបាទ12វ៉ុលនឹងនឹងយើងមិនបាច់ទៅ ប្រើអីផ្សេងដូចថាទៅសារអាគុយលីធៀមអញ្ចឹងបាទអាហ្នឹងវាប្រើបាន12វ៉ុលយើងទៅប្រើឧបករណ៍220យើងទៅប្រើឧបករណ៍12វ៉ុលហ្នឹងបាទយើងប្រើបានដូចជាភ្លើងញាក់ភ្លើងសញ្ញោភ្លើងផ្លាកបាទផ្លាកឃោសនាតាមហាងតាមអីបាទតាមហាងបាយហាងអីហាងអីហ្នឹងគេប្រាប់អានឹងអស់បាទ power supply បាទទៅនេះអានេះគឺសេរីអត់បានអូខេដាក់មកខាង ហើយអាមួយនេះវាមានសេរីថ្មីនេះដូចខ្ញុំប្រាប់មិញហ្នឹងគឺតេសបាទតេសមុននឹងវិចខ្ចប់ដាក់ទៅឲ្យភ្ញៀវបងប្អូនបាទវាពិសេសត្រង់ថាយើងសេរីអំពែក៏បានសេរីវល់ក៏បានឥឡូវខ្ញុំមកតេសសិនមុននឹងដាក់ដឹកជញ្ជូនទៅឲ្យភ្ញៀវបាទតេសគឺមានខ្សែនេះ បាទខ្សែភ្លើងដោតភ្លើងរត់យើងហ្នឹងបាទអូខេហើយវាមានសញ្ញា បងប្អូនឃើញបាទសញ្ញា2នេះគឺភ្លើងភ្លើង220 AC ចូល220ភ្លើងវាចូលតាំងពី100 120បាទទៅដល់200 240 AC បាទ AC អាហ្នឹងចូលបាទហើយនេះខាងនេះភ្លើងចេញបាទភ្លើងអានេះខ្សែដីបាទខ្ទង់ទី5ហ្នឹងខ្សែដីបាទចាក់ចាន់គេមិនសូវប្រើទេណាបាទមានមានដក2 បូក2 48វ៉ុលខ្ពស់បំផុត48វ៉ុល10អាំពែបងហ្នឹងហើយអូខេកុំឲ្យខូចពេលវេលាច្រើនខ្ញុំតែសិនបាទកុំឲ្យថាបងប្អូនយកទៅហើយដូចថាអត់ចង់និយាយថាអត់ចេះប្រើណាមិនថាមិនចេះទេគេហ៊ានទិញទិញទៅគេចេះប្រើហ្នឹងហើយតែនេះយើងបង្ហាញបាទបញ្ជាក់បន្ថែមពីលើទៀតបាទដើម្បីឲ្យងាយស្រួលអូខេ សាដុតភ្លើងសិនបាទឥឡូវខ្ញុំសេរីវល់ចុះអស់មកវល់ជាងបាទហើយអំភ្លាក៏សេរីចុះអស់ដែរបាទ0បាទ0.4វល់អូខេហើយពេលយើងមិនទាន់ទៅប្រើការអញ្ចឹងអំពែយើងស្រាវការទេបងប្អូន យើងអត់ទាន់ទៅបញ្ជាប់ជាមួយឧបករណ៍របស់យើងណាអំពីសេរីអត់ដឹងទេហើយអញ្ចឹងខ្ញុំមានឧបករណ៍តេស្តវាប្រៀបធៀបប្រៀបធៀបដូចប៊ូស៊ីបអញ្ចឹងបងប្អូនបាទដូចប៊ូស៊ីបអញ្ចឹងគឺចង់និយាយថាប៊ូស៊ីបហ្នឹងឯងបាទហ្នឹងហើយបាទឧបករណ៍នេះគឺបាទមកពីចិនណាហ្នឹងហើយឥឡូវភាកចិនទៅរបស់ចិននេះគេរបស់របស់គេឥឡូវក្រន់ក្រន់ណាបាទហំហានណាអូខេខ្ញុំបិទឲ្យអស់សិនកុំឲ្យវាវាវាបែកភ្លើងអីអញ្ចឹងណាអូខេ អានេះវិធីតេស្តបាទតេស្តហ្នឹងហើយតេស្តយើងយើងធ្វើយើងធ្វើម៉េចយើងយកបោកដកភ្ជាប់គ្នា ដើម្បីតេស្តអំពែហើយតែពេលយើងទៅប្រើការមែនតែនយើងមិនបាច់ដាក់អញ្ចឹងទេយើងភ្ជាប់ខ្សែទៅទៅប្រើការទៅយើងសេរីយើងសេរីអំពែបានមកអូខេណានេះហើយខ្ញុំនេះខ្ទងនេះណាបាទ បោកដកបើជើងវាបោកដកជាប់គ្នាដើម្បីនឹងតេសតេសអំពីអូខេសាកតេសវល់វិនវល់ឡើងសិនហើយវល់អំពីតាមផងបាទអូអានេះទៅផ្លេចវល់នេះយើងបង្វិលបាននៅពេលដែលថាយើងដកអាវដតេសនេះចេញគឺយើងតម្លាញវល់បាន តែបើថាយើងដាក់ឧបករណ៍តេស្តហ្នឹងទៅវល់វាអត់ឡើងទេបងប្អូនបាទអូខេច្រឡំតិចហើយយើងពវល់បានតែអំពែបាទអូខេ3 4 5 7 8 9 10បាទបាន11អំពែបងប្អូន11អំពែយើងត្រូវការទៅប្រើប្រាស់អញ្ចឹងចង់បលេងអំពែប្រមាណ ហើយចង់ប្រឡែងវល់ប្រមាណយើងស្រីបានអូខេខ្ញុំដោះចេញសិនឥឡូវខ្ញុំដាក់ជាមួយទឹកកាត់នេះមកបាទអូខេដាក់មួយទឹកកាត់នេះតេសជាមួយឧបករណ៍មក អានេះខាងដកខាងភ្លើងដកនេះខាងភ្លើងបោកហើយហើយយើងធ្វើបានដូចគ្នាបងប្អូនពេលយើងចង់ប្រឡែងប្រឡែងភ្លើងយកភ្លើងទៅប្រើជាមួយឧបករណ៍នីមួយៗដោយបញ្ចូលអាគុយអញ្ចឹងយើងដឹងថាអាគុយប្រភេទហ្នឹងថ្មប្រភេទហ្នឹងវាប្រើបញ្ចូលវាទៅសាកវាហ្នឹងវាប្រើអំពែប្រមាណបាទបើយើង ប្រឡែងអំពែច្រើន វាក៏អាចមានប៉ះពាល់ទៅលើថ្មហ្នឹងបាទថ្មលីធៀមអាគុយលីធៀមហ្នឹង phosphate អា phosphate អីហ្នឹងវាមានបញ្ហាវាអាចផ្ទុះវាអាចហើមបានហើយអញ្ចឹងយើងយកទៅកាត់នេះគៀបចូលគ្នាមកយើងស្រៀមពៀមុនណាបងប្អូនដូចយើងធ្វើមិញហ្នឹងឯងបាទហើយយើងស្រៀមពៀឡើងទៅហ្នឹងហើយចង់បានប៉ុន្មានពែយើងសេរីបាទបើហៅបលបន្តិចមក បាទយើងសេរីចង់បានបានពាររួចអើឧទាហរណ៍ថា6ពារជាងណា6ពារជាងហើយយើងដកទៅកាប់ចេញសិនបាទដកចេញពីគ្នាហើយយើងចង់បានវល់យើងចង់បានថា3វល់3វល់ជាងចប់មានទូរស័ព្ទចូលបាទបន្តិចសិន បាទយើងចង់បាន3វ៉ុលឬឬ5វ៉ុល12វ៉ុលយើងស្រេទៅបាទយើងស្រេបាទទីហោ6វ៉ុលជាងចុះបាទហើយយើងទៅគៀបជាមួយអាគុយអូខេខ្ញុំតេស្តជាមួយម៉ូទ័រម៉ូទ័រនេះបាទតាមតាមមុនខ្ញុំតេស្តខ្ញុំក៏ស្រេអំពីចោះសិនអានេះវាអត់មានបញ្ហាទេ បាទយើងត្រៀមវាយើងមួលមួលមួលមួលមួលវាមួលមួលបានច្រើនជុំបងប្អូនអាខ្ញុំក៏ភ្ជាប់ខ្សែនេះសិនបាទបោកបោកដកដកទៅអូខេត្រៀមវាមកបាទយើងប្រឡែងអំពីអាតិចវាវិលតិចហើយភ្លើងវល់ប្រហែល 15វ៉ុលបាទ20វ៉ុលបាទគឺបាទម៉ូទ័រម៉ូទ័រប្រភេទនេះម៉ូទ័រ24វ៉ុលបាទអា3វ៉ុលបន្ថែមទៅហ្នឹងហើយ ម៉ូទ័រនេះវាស៊ីមើលវាស៊ីម្ដងមកអំពែផងហ្នឹង29បាទ0.29ក្នុង45អត់46វ៉ុលគេខ្ញុំដាក់20 24វ៉ុលដូចជាអំពែ0.27អំពែបាទ តើនេះស៊ីម្ជែតិចបាទគឺវាឡើងវាឡើងប៉ុណ្ណឹងគឺយើងដឹងថាម្ជែមកតើវាស៊ីប្រហែលយើងដឹងអូខេបាទបងប្អូនសូមបញ្ចប់វីដេអូចំណេះសិនបាទបើចូលចិត្តក៏ជួយ Subscribe មួយម្នាក់មកបើតាមចូលចិត្តទេក៏ root ម្លងទៅបាទអូខេសូមអរគុណ